ចូលរួមពាក់ស្រោមប្រើដៃបន្ធូរអារម្មណ៍តាមមាត់ជាមួយនឹងការញ៉ាំគ្រឿងសមុទ្រក្លុករសជាតិដើមពី Ella House សុកសុកស្រាប់តែនឹកសង្សារចឹងអារម្មណ៍បដូរផ្លឹងក៏ចាប់ដើមខូចចិត្តនឹកអនុសាកាយយើងនៅស្រឡាញ់គ្នាបងនឹងពងងាបាត់គ្នាមួយនាទីមិនបាន ទុកយ៉ាងណាអោសងសាចាស់បងអើយអូនយ៉ាងមិនហើយក្បែរគេគេល្អដែរទេយើងបែកគ្នាយូរហើយតើអូនធ្លាប់នឹកបងទេអែបង លួចនឹកអូនស្ទើររាល់ថ្ងៃសុំសើចឹងនៅតែជាសុំសើចឹងមិនអាចបដូរផ្លើមកស្នេហ៍យើងដូចមុនទេគេមានអ្នកថ្មីដែលលោ ចិត្តទៅហើយបំភ្លេចគេឲ្យបាន ងសារចាស់បងអើយអូនយ៉ាងមិនហើយក្បែរគេគេល្អតែទេយើងបែកគ្នាយូរហើយតាអូនធ្លាប់នឹកបងទេ